នៅក្នុងវីដេអូនេះខ្ញុំមួយគ្រីសមកតែងខ្លួនធ្វើមនុស្សស្រីជំរាបសួរចង់នឹងថាហេតុអីមិនពួកខ្ញុំមកតែងខ្លួនធ្វើជាស្រីតោះទៅមើលទាំងអស់គ្នាវីដេអូនេះនាំមកជូនដោយ Food Panda កុំភ្លេចប្រើ promo code ដំណើរដើម្បីទទួលបាន50% discount រហូតដល់3ដុល្លាររាល់ការ order ចាប់ពី4ដុល្លារកន្លះឡើងទៅអូខេពីបងពីបងពីបងជំរាបសួរដូចជាសួស្តីទាំងអស់គ្នាខ្ញុំមុនលេងសូមគុំមកកាន់វីដេអូថ្មី អត់មាននិយាយអីច្រើន Christina តើណែនាំមួយទៀតថ្ងៃហ្នឹង Chris ដឹងថាយើងមកធ្វើអីទេអត់មកធ្វើ challenge ហើយនឹង challenge នេះគេអត់អឺគាត់ថាគាត់អប់បោះសំណួរយើងពីរនាក់ហើយពីរនាក់យើងឆ្លើយតែអ្នកគេឆ្លើយទៅជាងគេមាន punishment punishment របស់យើងថ្ងៃហ្នឹងគឺតែងខ្លួនធ្វើស្អីយ៉ាប់ស្ដីបងដោយសារតាំងថ្ងៃហ្នឹងគឺ Food Panda គឺគាត់បានបើកដំណើរការនៅក្នុងខេត្តកំពង់ឆ្នាំងចឹងទៅធ្វើឲ្យយើង ទាញសំណួរតាក់ទងពីខេត្តកំពង់ឆ្នាំងដែល producer គាត់អ្នករៀបចំសំណួរយើងមីក៏ដឹងយូក៏ដឹងថាសំណួរហ្នឹងគេដែរយ៉ាដោយសារតែ Food Panda ជាអ្នក sponsor យើងហ្នឹងគឺយើងបាន order មកហូបពី Food Panda ដើម្បីញ៉ាំបដាលេងបដាអញ្ចឹងឥឡូវមីចង់ YouTube Magic like 1 2 3ប៉ចេញមកហ្មងអូខេដល់ដល់1 2 3 4 យេកັບសេរីអ្នកនរគ្នាបាទសិតតមន់ឥឡូវដកបញ្ចុះគ្រីសមួយសិនអ្នកនរគ្នាបាទអឹមស្រួលអូនដល់នៅបងទៅឲ្យបងអ្នកថេកទៀតថ្ងៃនេះផឹកមកទៅមកដល់ពុតជាមួយតាមផឹកមក ថ្ងៃហ្នឹងគឺ producer គាត់នឹងរាប់1 2 3ណាគេដណ្ដើមកណ្ដុងទឹកបានមុនអ្នកហ្នឹងមានសិតឆ្លើយមុនអូខេមុននឹងដណ្ដើម10 full panda នាំគ្នាអត់ដៃសិនអារាប់1 2 3ទៅដណ្ដើមហ្នឹងហើយស្ដាប់1 2 3បានដណ្ដើម1 2 10អត់ដណ្ដើម1 2 4ក៏អត់ដណ្ដើមដែរអូខេអូខេតាមដីកាឡាខេត្តកំពង់ឆ្នាំងមានទំហំប៉ុន្មានគីឡូម៉ែត្រការ៉េក5521គីឡូម៉ែត្រការ៉េខ6223គីឡូម៉ែត្រការ៉េក5581គីឡូម៉ែត្រការ៉េ1 3សុំយកចម្លើយកអត់ដឹងម៉ានេះតែដឹងកខ្ញុំសុកចិត្តអត់យកដែលសារខ្ញុំដឹងថាបន្លិចនឹងទីខុសចាំយកចម្លើយទី2វិញគាត់មកជាងអូច្រឡំច្រឡំច្រឡំផ្ទះដៃទី2អោបដៃតើដើមឈើហូបផ្លែប្រចាំខេត្តកំពង់ឆ្នាំងមានឈ្មោះថាដើមអ្វីកដើមចាំងហ៎ដើមចាំង What is that អូអត់ស្គាល់ដើមច័ន្ទដើមច័ន្ទអីគេដើមច័ន្ទអាផ្លែនឹងក្អូលឿងលឿងក្អូផុតណាខដើមក្រូចខ្លុំកោដើមខ្នុរ1 2 4ដល់អត់យក It's okay 1 2 3វាឲ្យយូរទៅវាអត់ដឹងទេលើកម៉ាត3ហ្នឹងខ្ញុំស្គាល់តែមួយសំខាន់នឹង COVID ណាស្គាល់ដើមអីគេ ដើមក្រូចទីខក្រូចខ្លំអត់ត្រូវអូខេចំឡើយដើមចាំងមិនមែនត្រូវទេណាត្រូវ I just go with it What ចូលជ្រើសរើសភ្នំមួយដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងកភ្នំក្រាំងរបៀបខភ្នំទំព័រកភ្នំក្រវាញ có trong cái nông niên còn cái đây bảy Why not? I, mean, I, I got no choice. I'm just gonna, I can't be guessing. Go. Go. No, không lại đi mình trông trời tiền Người đang bạn gì ấy? Bạn tay, mình đi, go Call Mà, mình trông trời, không lại đi mình trông trời tiền Ta miên khai trùng đuôn của mà Tại thật nơi chất khai khai trùng đuôn chân Miên khai trùng đuôn của mà Tại thật នបាទកមាន5ខមាន3កមាន6តែមានអាយុឆ្លើយមុន1 2 3អត់អត់ rest ទេខ្ញុំ rest ហើយ វាមិនដែរទីខុសហើយអូខេឥឡូវបើតាមភាពឆ្លាតវៃរបស់ខ្ញុំនៃខ្ញុំតាមប្រា IQ មកគឺឲ្យខ្ញុំបានទាយត្រូវបាន2សំណួរដបងដបងសុភាពឆ្លាតវៃ IQ ខ្ពស់ហ៎ខ្ញុំសូមជ្រើសយកចម្លើយដែលមានខេត3ចម្លើយនេះគឺជាចម្លើយដែល ត្រឹមត្រូវចម្លើយនេះគឺជាចម្លើយដែលកាត់មក និយាយមែនសំណួរ3ដំបូងសើកទាំងអស់ហ្នឹងអញ្ចឹងយើងគិតថាសំណួរទី4គួរតែកត្រូវហើយយកកម៉ែត្រឹមត្រូវ Yes សុំផឹកដាក់មួយហើយអូផឹកផឹកផឹកផឹកផឹកផឹកផឹកខាងមួយខាងមួយខាងមួយ4សំណួរ4លេខបាន2 Chris បាន1 Come back in motion តើប្រជាជននៅក្នុងខេត្តកំពង់ឆ្នាំងមានចំនួនប៉ុន្មានអ្នកបងសួរឈ្មោះហ្មងបង472016នាក់ខ hai sản phẩm pin mới pin quán và bôi đói tóc Ui, mình to mình bơm mới là 4 mớn 4 mớn 4 mớn Ồ Rồi, sang sản phẩm pin mới pin quán và bôi đói tóc là bôi đẹp interesting, very interesting 1 2 3 Chồng vô ăn tới mẹ nè Ăn tới mẹ nè Ăn tới mẹ nè Ăn miếng mốt nè, ăn miếng mốt nè Ok, nhóm vô môn tiệt Phải IQ thế này នឹងធម្មតា IQ យើងវាមានគុណភាពដែរអញ្ចឹងធម្មតា ធម្មតាមិនវាមិន5 5000គីឡូម៉ែត្រជាងត្រូវអត់អញ្ចឹងយើងយើងយើងចែកមើលទៅ5000គីឡូម៉ែត្រ5000ស្មើនឹង50000ទៅ50000ហ្មងអូខេយក50000ហ្មងអីតាមគ្រីស Hey, you fucking broke. Yeah. I didn't expect that at all. 50000បាទតម្លៃនេះមិនត្រឹមត្រូវនិយាយទៅខ្វងមិញឡើងញាប់យើងនិយាយឌឺលេងតែយកមែនទេ នេះគិតចឹងដែរមានអូខេ5000វាអាចមាន50000ខេតមួយដែលអត់សូវមានមនុស្សហើយវាតូចអញ្ចឹងខ្ញុំទៅ30000 Final answer 30000 What តើរូបតំណាងរបស់ខេត្តកំពង់ឆ្នាំងគឺជារូបអ្វីអាតរូបផ្ទះខរូបចង្ក្រានករូបឆ្នាំង1 2 3និយាយតាមត្រង់ណា ចង្ក្រានផ្ទះផ្ទះឆ្នាំងបីរុំកំពង់ It looks all it looks all the same to me នៅក្នុងខែហើយហេតុអីក៏ក៏អត់ដឹងថាយកមួយណា It was at this moment that he knew he fucked up Seriously Seriously Seriously ចឹងចម្លើយឲ្យត្រឹមត្រូវគឺរូបសំណាកនៅក្នុងខេត្តកំពង់ឆ្នាំងគឺមានរូបឆ្នាំង Bro, I didn't expect that you not choose the Chenang, bro. Yeah, man. You don't call me. I I I'm chmuh to chum lai song I could have wait, pong pong lai wait. What's the difference? <laughs> មែនអត់ទេអត់ចាអារម្មណ៍ឈ្មោះមែនបងគិតបងអង្គុយគិតថាខុសគ្នាមិនខ្មិចពីហ្នឹងអូខេអ្នកទាំងអស់គ្នាដោយសារតែ Chris គិតថាផ្ទះជាមួយនឹងឆ្នាំងដូចគ្នាធ្វើឲ្យ Chris ចាញ់ចឹងឥឡូវ Chris ត្រូវការតុបតែងខ្លួន ជាស្រីចឹងថ្ងៃហ្នឹងអ្នក make up របស់យើងគឺ William មក William អាចចាប់ដើមផាត់មុខ What the heck Wait let me see let me see let me see I want to see Oh my god No ดี๋วยนกบอกช่วยโอ้ยก็ชอบชมหมดลายในต่ลนี่อมันถุงบ้องอะไรอย่งเนี่ยถุงย่อมมันเป็นแอร์ได้ท้ายไม่น่าแต่มันถุงเกยอะถุงยงมเมียนตาจ้ะยงอมมีตังถุงโอ้ยโดนดูแลป่ะ is so fucking... I don't know it looks so weird when you do this even ហ្នឹងហើយយើង bromance អញ្ចឹងខ្ញុំកុំឲ្យគាត់មានអារម្មណ៍ថាគាត់ឯកាតែឯងខ្ញុំមកតែងដែរទៅអូខេអ្នកនរគ្នាអញ្ចឹងឥឡូវ challenge របស់យើងក៏ឈានមកដល់ទីបញ្ចប់ដែរប៉ុន្តែកុំភ្លេចអ្នកដែលនៅក្នុងខេត្តកំពង់ឆ្នាំងអ្នកនរគ្នាអាចចាប់បានប្រើប្រម៉ូកូដដំណើរហើយអាចចាប់បានប្រើ food panda បានដោយសារតែឥឡូវហ្នឹងគឺ available នៅខេត្តកំពង់ឆ្នាំងហើយមានពាក្យអីចង់ផ្ដែផ្ដាំទៅកាន់ friend របស់ Christina នៅពេលឃើញខ្លួនឯងរូបរាងនេះបាទនិយាយទៅ you I better not see this in the comments here man តែតែខ្ញុំឃើញអា screenshot អានៅក្នុង comment ខ្ញុំខឹងហ្មងអូខេអរគុណអ្នកនរគ្នាមែនទែនដែលបានតាមដានទស្សនាវីដេអូរបស់យើងតាំងពីដើមរហូតដល់ចប់ហើយបើសិនជាអ្នកនរគ្នាខែកំពុងឆ្នាំងកុំភ្លេចប្រើប្រម៉ូកូដដំណើរអ្នកនរគ្នាទទួលបាន discount រហូតដល់50%រហូតដល់3ដុល្លាររាល់ការចំណាយចាប់ពី4ដុល្លារកន្លះឡើងទៅអូខេតោះបិទវីដេអូណាញ៉ាអូខេចាំទៀតមានពីអីផ្ញើទៅកាន់ fan ចាំនិយាយបាត់ពីបាត់ពីទៅហើយចាំបិទវីដេអូ Tú sabes, güey. ¡Qué milito! ចាំអរគុណអ្នកតាមគ្នាមែនតើបានតាមដានទស្សនាវីដេអូយើងតាំងពីដើមរហូតដល់ចប់គុំភ្លេច like share មួយផងអ្នកទាំងអស់គ្នាជួបគ្នានៅក្នុងខេត្តកំពង់ឆ្នាំងជាមួយនឹង Food Panda ក៏ដូចជាជាមួយនឹងកញ្ញា Riz អាកញ្ញាកញ្ញា Riz អូខេកញ្ញា Riz អូឡាប់ដល់ជួយជួយជួយជួយជួយជួយ ចឹងបើសិនជាមានកំហុសខុសឆ្គងត្រង់ណាដោយអាចេតនាសូមខន្តីពេកតផងអ្នកទាំងអស់គ្នាយើងគាត់តែចង់ឲ្យសប្បាយទាំងអស់គ្នាទេ ពីពួកយើងទាំងពីរនាក់សូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយបាយបាយ see you អរគុណសាក់មួយទៀតឆ្លោះសាក់មែនតើ1 2 3